តារាចម្រៀងនិងអ្នកនិពន្ធឆ្នើម10រូបបង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ SEA Games ផលិតកម្មកំសាន្តដ៏ធំប្រចាំប្រទេសកម្ពុជាដែលកំពុងប្រមូលផ្ដុំដោយកម្ពុជាតារាចម្រៀងជាច្រើនរូបកាឡាស៊ីនវត្រាបានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី32ក្នុងឆ្នាំ2023ជាលើកទី1របស់ខ្លួនក្រុមចំណងជើងថាស្រឡាញ់អ្វីដែលខ្មែរមាន។ ដើម្បីអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាពេលខាងមុខនេះម្ចាស់ផលិតកម្ម Galaxy Navatra អ្នកអង្គការលេង Navatra ធ្លាប់បានលើកឡើងលើបណ្ដាញសង្គមថាដើម្បីបង្ហាញពីការសាមគ្គីភាពនិងអបអរសាទរនៃព្រឹត្តិការណ៍ SEA Games អ្នកអង្គញាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធនិងកំពូលតារាចម្រៀងដូចជា អ្នកនិពន្ធចាស់វុសាលោកសុកជំនោអ្នកនិពន្ធនិងជាអ្នកដឹកនាំលោកខំភូរីឯកឧត្តមហឹមនុភា ឯកឧត្តមខេមរៈភិរុនអ្នកនិពន្ធឆ្នាំអុកញ៉ាយឹមតាស្រង និងអ្នកអុកញ៉ាផ្ទាល់ផងដែរនៅក្នុងបទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមានជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ2023នេះ ចូលរួមច្រៀងដោយកម្ពុជាតារាចម្រៀង4រូបរួមមានដូចជាកម្ពុជាតារាចម្រៀងអុកញ៉ាព្រាបសវ័តកម្ពុជាតារាចម្រៀងអុកញ៉ាខេមរៈស្រីមុនកម្ពុជាតារាចម្រៀងលោកខេមនិងកម្ពុជាតារាចម្រៀងស្រីកញ្ញាតនច័ន្ទសីមា បើតាមអ្នកអុកញ៉ាម្ចាស់ផលិតកម្ម Galaxy Navatra នេះគឺជា លើកទី1សម្រាប់កម្ពុជាតារា ចម្រៀងអុកញ៉ាព្រាបសវណ្ណអុកញ៉ាខេមរៈស្រីមុនលោកខេមនិងតនច័ន្ទសីមា របស់ផលិតកម្ម Galaxy បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី1ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ2023សូមជម្រាបជូនថាបទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមានត្រូវបានផលិត ជា MV ត្រង់ត្រីធំម្ដងរួចមកហើយដោយអ្នកអង្គញាលេងនវត្រាក្រោយមកកម្ពុជាតារាចម្រៀងតនច័ន្ទសីមាក៏យកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជានិងបណ្ដាប្រទេសក្នុងតំបន់អាស៊ានម្ដងទៀតនេះក៏ព្រោះថាបទស្រឡាញ់អ្វីដែលខ្មែរមានក្រៅពីមានអត្តន័យពាក្យពេចបញ្ជាក់ពីដួងព្រលឹងវប្បធម៌អរិយធម៌ប្រពៃណីខ្មែរហើយនោះក៏បានរំលេចនៅតំបន់ទេសចរប្រវត្តិសាស្ត្រនៅតាមបណ្ដាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ ក្នុងប្រទេសកម្ពុជាផងដែរ។ Thank you. ចម្រៀងនិងអ្នកនិពន្ធឆ្នើម10រូបបង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ SEA Games ផលិតកម្មកំសាន្តដ៏ធំប្រចាំប្រទេសកម្ពុជាដែលកំពុងប្រមូលផ្ដុំដោយកម្ពុជាតារាចម្រៀងជាច្រើនរូបកាឡាស៊ីនវត្រាបានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី32ក្នុងឆ្នាំ2023ជាលើកទី1របស់ខ្លួនក្រុមចំណងជើងថាស្រឡាញ់អ្វីដែលខ្មែរមាន ដើម្បីអបអរព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាពេលខាងមុខនេះម្ចាស់ផលិតកម្ម Galaxy Navatra អ្នកអង្គការលេង Navatra ធ្លាប់បានលើកឡើងលើបណ្ដាញសង្គមថាដើម្បីបង្ហាញពីការសាមគ្គីភាពនិងអបអរសាទរនៃព្រឹត្តិការណ៍ SEA Games អ្នកអង្គញាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធនិងកម្ពុជាតារាចម្រៀងដូចជា អ្នកនិពន្ធចាស់វុសាលោកសុកជំនោអ្នកនិពន្ធនិងជាអ្នកដឹកនាំលោកខំភូរីឯកឧត្តមហឹមនុភាឯកឧត្តមខេមរៈភិរុន អ្នកនិពន្ធឆ្នាំអុកញ៉ាយឹមតាស្រងនិងអ្នកអុកញ៉ាផ្ទាល់ផងដែរនៅក្នុងបទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមានជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជាឆ្នាំ2023នេះចូលរួមច្រៀងដោយកម្ពុជាតារាចម្រៀង4រូបរួមមានដូចជាកម្ពុជាតារាចម្រៀងអុកញ៉ាព្រាបសវ័តកម្ពុជាតារាចម្រៀងអុកញ៉ាខេមរៈស្រីមុនកម្ពុជាតារាចម្រៀង លោកខេមនិងកម្ពុជាតារាចម្រៀងស្រីកញ្ញាតនច័ន្ទសីមាបើតាមអ្នកអុកញ៉ាម្ចាស់ផលិតកម្ម Galaxy Navatra នេះ គឺជាលើកទី1សម្រាប់កម្ពុជាតារាចម្រៀងអុកញ៉ាព្រាបសវណ្ណអុកញ៉ាខេមរៈស្រីមុនលោកខេមនិងតនច័ន្ទសីមា របស់ផលិតកម្ម Galaxy បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី1ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ2023សូមជម្រាបជូនថាបទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមានត្រូវបានផលិត ជា MV ត្រង់ត្រីធំម្ដងរួចមកហើយ ដោយអ្នកអង្គការលេងនវត្រា ក្រោយមកកម្ពុជាតារាចម្រៀងតនច័ន្ទសីមាក៏យកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជានិងបណ្ដាប្រទេស ក្នុងតំបន់អាស៊ានម្ដងទៀតនេះក៏ព្រោះថាបទស្រឡាញ់អ្វីដែលខ្មែរមានក្រៅពីមានអត្តន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹងវប្បធម៌អរិយធម៌ប្រពៃណីខ្មែរហើយនោះក៏បានរំលេចនៅតំបន់ទេសចរប្រវត្តិសាស្ត្រនៅតាមបណ្ដាកោះល្បីៗក្នុងប្រទេសកម្ពុជាផង ក្នុងប្រទេសកម្ពុជាផងដែរ